វាមិនមានអីលើសអំពីអកុសលវិបាកណាតាមផ្លូវភ្នែកជាចមោះអណ្ដាតហ្នឹងវាអត់ប្រកបដោយទុក្ខវេទនាទេតាមផ្លូវកាយអកុសលវិបាកហ្នឹងប្រកបជាមួយ នឹង ទុក្ខវេទនាប៉ុន្តែប្រៀបធៀបទៅនឹងទុកទោសក្នុងវត្តសង្សារទុកទោសអបាយភូមិអីអីហ្នឹងវាតិចតួចហ៎ព្រះអង្គប្រៀបដោយ 300លំពេងក្នុងមួយថ្ងៃហ្នឹងក្តី ទុកលំបាករបស់មនុស្សប៉ុណ្ណឹងដូចដុំថ្មតូចមួយនៅនឹងបាតប្រហោះព្រះអង្គទេបើប្រៀបទៅនឹងទុកក្នុងនរកដូចស្ដាច់ភ្នំហែមពៀនក្នុងពេលលៈបណ្ឌិតសោតដីដកលេខ27នឹងគឺយើងនឹករលឹកអញ្ចឹងទៅ ដើម្បីចម្រើនទៅដោយសេចក្តីអត់ធន់អញ្ចឹង អានឹងដែលវាជាទុក្ខវេទនាផ្លូវកាយហើយផ្លូវភ្នែកជាច្មោះអណ្ដាតអត់ទេប្រកបដោយឧបេក្ខាទេណាដែលជាអកុសលវិបាកយ៉ាងម៉េចក៏ដោយពីព្រោះឧបាទេយរូបវាប៉ះនឹងឧបាទេយរូបបើផ្លូវកាយវាមហាភូតរូបវាប៉ះនឹងឧបាទេយរូបមហាភូតរូបវាផោតថពៈវាប៉ះនឹងកាយប្រសាទ ដែលជាឧបាទេយរូបអានឹងបើថាអកុសលវិបាកវាត្រូវប្រកបដោយ ទុក្ខវេទនា បើកុសលវិបាកវាត្រូវប្រកបដោយសុខវេទនាអញ្ចឹងវាអត់មានអីធំដុំទេហើយរឿងជារារឿងព្យាធិអីព្រាត់ប្រាសអីហើយនឹងមរណភាពអីអីហ្នឹងវា ជាធម្មតារបស់សង្ខារទេ វាអត់ចាំបាច់ត្រូវកើតទុកសោកអីឲ្យតែថាព្រាត់ប្រាស់ត្រូវតែកើតទុកសោកគឺអត់ទេអានឹងវាជារឿងផ្លូវចិត្តដែលយើងពេលដែលសបាយសនុកសុខស្រួល បរិភោគកាមគុណនិយាយពាក្យសាមញ្ញទៅថាដេកអោបសេចក្តី សុខនឹងដោយសេចក្តីប្រមាទណា ដល់ទៅពេលសេចក្តីຕົកមកក៏យំសោកគក់ទ្រូងកតុកតិញអញ្ចឹងទៅអានឹងរឿង របស់បថុជនថុជនអាស្រ័យវត្តដាក់ថុជនងងខ្លៅអញ្ចឹងទៅអន្តៈបថុជនទៅ តែបើពុទ្ធបរិស័ទយើង អ្នកវឹកខាត់អប់រំនៅពេលដែលមានសេចក្តីសុខអញ្ចឹងល្មមល្មមអញ្ចឹងគឺថា ហំប្រឹងទទួលយកពធัวមកវឹកខាត់អប់រំចិត្តចម្រើនបញ្ញាឲ្យដឹងធម្មតាធัวឲ្យដឹងអំពីវិបាកកម្មនៃជីវិតមិនចេះតែរីករាយភ្លើតភ្លើនប្រកែប្រកាន់ហួងហែងអីទៅជាមួយនឹងសង្ខារទាំងអស់នឹងទេ ដឹងថាអ្វីៗមានបច្ច័យឲ្យកើតឡើង វាអត់មានម្ចាស់ទេ វាស្ថិតនៅក្នុងការប្រែប្រួលស្ថិតនៅក្នុងអតីតាធម្មាទាំងអស់ហ្នឹងដល់អញ្ចឹងការអប់រំបញ្ញាហ្នឹងវាព្រមទៀតព្រមជាមួយនឹងអ្វីអ្វីដែល ប្រែប្រួលហ្នឹងអស់ទៅសូន្យទៅហ្នឹងអាព្រមនឹងឯងដែលឈ្មោះថាលះបង់អាព្រមនឹងឯងដែលឈ្មោះថាមិនចាប់មិនប្រកាន់ វេវចនៈសាបទេនិយាយថាលះបង់ក៏បាននិយាយថាដាក់ចោះក៏បាននិយាយថាមិនចាប់ប្រកាន់ក៏បានស្មើគ្នានឹងនិរោធអរិយសច្ចៈទៀតផងចឹងកាលណាបើការដាក់ចោះនឹងដោយអំណាចនៃឧបាយគឺអរិយមគ្គការដាក់ចោះនឹងគឺនិរោធសច្ចឧបាយនឹងគឺមគ្គសច្ចឧបាយក្នុងការដាក់ចោះនឹងចឹងអញ្ចឹងគឺការលះបង់ ដោយបញ្ញានេះ គឺមិនមែនលះបង់ដោយអំណាចដែលខ្លួនឯងជាម្ចាស់ទេវាខុសអំពីការឲ្យទានលះបង់ទេយវត្ថុអានឹងវាដោយអំណាចខ្លួនឯងជាម្ចាស់ជាម្ចាស់នឹងដោយសន្មតយើងមានទ្រព្យសម្បត្តិនឹងយើងមានអំណាចចង់ឲ្យឲ្យចង់ប្រកេនបណ្ណា ថ្វាយបណ្ណាបូជាបណ្ណាទុកបណ្ណា អានឹងវានៅ លើយើងជាម្ចាស់កាលណាបើយើងបូជាហើយថ្វាយហើយប្រគេនហើយជូនហើយឲ្យហើយអានឹងវាឈប់ជារបស់យើងហើយនឹងគឺប្រព្រឹត្តទៅដោយអំណាចទោះជានៅក្នុងសេចក្តីប្រកម្មរបស់យើងអីអីហ្នឹងគឺឲ្យប៉ុណ្ណេះទុកប៉ុណ្ណេះអីអីចឹងទៅវានៅ ក្នុង អំណាចនៃសេចក្តីប្រកម្មហ្នឹង ប៉ុន្តែអាការដែលយើងលះបង់ទៅវាជាទានហ្នឹងឯងវាមានបដិគិអកៈអ្នកទទួលឯចំណែកការលះបង់ដោយបញ្ញាអានឹងគឺខុសអំពីការលះបង់ដោយការឲ្យទានលះបង់ដោយបញ្ញា គឺ អត់មានអំណាចខ្លួនឯងជាម្ចាស់ទេអត់មានមកចាត់ចែងថា នេះបើខ្ញុំទុកបរិភោគប្រើប្រាស់ប៉ុណ្ណេះហើយនឹងប៉ុណ្ណេះ ខ្ញុំលះបង់ខ្ញុំបរិច្ចាគព្រឹត្តទៅដោយអំណាចខ្លួនឯងអ្នកអ្នកបរិច្ចាគអ្នកលះបង់អីអត់ទេយើងស្ដាប់ឲ្យយល់អំពីការលះបង់ដោយ ការឲ្យទានហើយនិងការលះបង់ដោយ បញ្ញាវាខុសគ្នា ដោយ បញ្ញាគឺចម្រើនឡើងឃើញអ្វីអ្វីកើតអំពី បច្ច័យវាអត់មានអត្តាហើយតែកាលណាវាអត់មានអត្តាហើយវាចាំបាច់និយាយអីថា មានអ្វីជារបស់អត្តានឹងហ៎វាអត់មានអត្តាហើយ ខ្លួនអត់មានហើយវាអត់មានរបស់ ខ្លួនទេគឺវាជារឿងសន្មត់ទេហើយនឹងដូចជាបរមអត្តាអីអីក្នុងលទ្ធិសាសនាអន្តរថីឬក៏ថាការដែលប្រកាន់ទៅនៅ ក្នុង បរមអត្តាបរមាត្ម័នអីអី វាសម្គាល់ឃើញមានអត្តាហ្នឹងដែលព្រះព្រំជាអ្នកសាងជាអ្នកបង្កើតអញ្ចឹងគឺវាជាទិដ្ឋិដែលមិច្ឆាទិដ្ឋិហ្នឹងវាយល់ខុសឃើញវាមានអត្តាទូខ្លួនយើងមាន ព្រះជាម្ចាស់ប្រព្រំនឹងជាអ្នកបង្កើតនឹងវាអិសរៈនិមានវិទ្យណាប៉ុន្តែដោយបរមត្តអត់ទេ សំបីតែតួអង្គព្រះព្រំហ្នឹងក៏សង្ខារធัวអាស្រ័យឈានបច្ច័យដែលនៅក្នុងកម្មបច្ចយោហ្នឹងញ៉ាំងរូបហ្នឹងញ៉ាំងវិបាកនាមហ្នឹងឲ្យបដិសន្ធិឲ្យប្រព្រឹត្តទៅក្នុងប្រវត្តិកាលហ្នឹងអត់មានតួប្រព្រំទេតួអត្តាប្រព្រំអត់មានទេមានតែជាផលវិបាករបស់កម្ម នឹងជាផលនៃបច្ច័យផ្សេងផ្សេងទៀតក្នុងអត្តភាពហ្នឹងឃើញរូបចក្ខុវិញ្ញាណដូចតែមនុស្សយើងឃើញដែរហ្នឹងតួចក្ខុវិញ្ញាណហ្នឹងវាអត់មានមនុស្សវាអត់មានប្រព្រំឯណាចក្ខុវិញ្ញាណធាតទោះជាទេវតាមានវត្ថុកម្មគុណជាទេពហឹកហៈគឺខាក្រៃលែងយ៉ាងណាសំបី តែសម្បត្តិស្ដេចចក្រ នៅឋានមនុស្សហ្នឹងក៏ប្រៀបដូចជាដុំថ្មតូច មួយនៅនឹងបាតប្រហោះព្រះពុទ្ធអង្គដែរឯចំណែកសេចក្តីសុខក្នុង ទេវលោកហ្នឹងដូចស្ដាច់ភ្នំហែមពៀនហ្នឹងក៏ព្រះពុទ្ធអង្គប្រៀបក្នុងពេលៈបណ្ឌិតៈសោតហ្នឹងប៉ុន្តែដោយបរមត្តវាអត់មានទេវតាមានតែចក្ខុវិញ្ញាណហើយមโนវិញ្ញាណសោតវិញ្ញាណហើយមโนវិញ្ញាណ វាវាអត់មានទួទេវតា នៅក្នុង ទេវលោកហ្នឹងអញ្ចឹងមើលមើលតើយើងគិតថាគូឲ្យមានឆន្ទរាគៈអីក្នុងទេវតាប្រអិនប្រព្រំហ្នឹងឯណាវាអត់មានទួប្រអិនទេវាមានចក្ខុវិញ្ញាណសោតវិញ្ញាណជាដើមហ្នឹងពុទ្ធបរិស័ទយើងស្ដាប់រឿយរឿយតែស្ដាប់ហើយប្រតិបត្តិ ដោយរូបកម្មដ្ឋានចែករូបឲ្យដាច់ចេញពីនាមរឿយរឿយទៅអត់ឃើញមានអីជាអត្តាទេហើយយើងក៏អត់មានទៅបដិសេធអីពាក្យបញ្ញត្តិសន្និមត់នឹងឡើយយើងប្រើប្រាស់ស្ដាប់គ្នាបានអញ្ចឹងតែវាអត់មានទិដ្ឋិទៅសម្គាល់ថាមានអត្តាទេយើងនៅតែឃើញមេដាបៃតាបងប្អូនប្រសង់កុហកបព្វជិតប្រព្រឹត្តទៅតាមវិន័យអីហ្នឹងគឺសំខាន់ណាស់ទេ គុណចាស់ត្រូវតែដឹងនេះញោមប្រុសនេះញោមស្រី ប្រព្រឹត្តទៅតាមព្រះវិន័យនេះញាតនេះមិនមែនញាតអីអីហ្នឹងគឺត្រូវតែដឹងច្បាស់អញ្ចឹងប៉ុន្តែវាអត់មានទិដ្ឋិថា នៅក្នុងញាតញោមប្រុសស្រីហ្នឹងមានអត្តាប្រុសអត្តាស្រីវាអត់មានអត់មាន អត្តាមនុស្សអត្តាសត្វអត្តាទេវតាវាអត់មានចក្ខុវិញ្ញាណចក្ខុវិញ្ញាណទេគឺជាធាតដោយបតវ័យធាតអបោធាតទេជោធាតវាយោធាតអញ្ចឹងអាកាសធាតុ អត់មានអត្តាយ៉ាងណាវិញ្ញាណធាតុជាផល នៃបច្ច័យដោយពលឺថ្ងៃអីចឹងវាមានអត្តាឯណាដោយខ្យល់បក់ចឹងវាមានអត្តាអីណាវាអត់មាន ក្នុងមនុស្សយើងហ្នឹងអញ្ចឹងមិនមែនគ្រាន់តែដឹងថាមេដាបិតាហ្នឹងអានឹងសកាយតិថិមិនមែនទេចឹងដឹងបញ្ញត្តិហើយយើងគោរព កោតក្រែងធ្វើទៀនរសាសិលអីអីហ្នឹងធម្មតាតែមើលទៅដឹងមនុស្សដឹងបុគ្គលដឹងវត្ថុអីធម្មតាប៉ុន្តែវាអត់មានទិដ្ឋិថាវាមានអត្តាជាសត្វជាបុគ្គលទេសង្ខារធัวសុទ្ធតែមាន បច្ច័យឲ្យកើតឡើង ដល់ទៅអត់អត់មានការប្រកាន់ថាមានអត្តាទេដល់អញ្ចឹងអ្នកតមមហាកੰងនឹងយើងស្ដាប់បានដែរដែលព្រះអង្គចាប់ដើមឡើងថា របស់ណាមិនមែនរបស់អ្នកទាំងឡាយអ្នកទាំងឡាយត្រូវលះ បង់នៅរបស់នោះចេញអញ្ចឹងទៅគឺពិខុអប់រំវិបស្សនាលោកស្ដាប់បានហើយព្រោះអ្វីដែលកើតពីបច្ច័យវាមិនមែនជារបស់យើងមិនមែនយើងអ្នកធ្វើអញ្ចឹងអ្វីដែលវាមិនមែនជារបស់យើងវាមិនមែនយើងអ្នកធ្វើត្រូវលះបង់លះបង់នេះឯងដែលនិយាយពីរឿងលះបង់ដោយបញ្ញាហ្នឹង គឺវាមិនមែនលះបង់ក្នុងក្នុងន័យដែលថាយើងជាម្ចាស់ចាត់ចែងឲ្យអ្នកនេះឲ្យអ្នកនោះចែកឲ្យកូនបងកូនប្អូនអីគឺអត់មានអញ្ចឹងទេអត់មានយើងមានសិទ្ធជាម្ចាស់ទៅចាត់ចែងទេលះបង់ដោយបញ្ញា គឺក្រំតែថាឃើញអ្វីអ្វីនោះវាមាន ការវិន័យទៅ បាត់បង់ទៅជានិយមធម៌អញ្ចឹងហើយមិនហួងហែងមិនដណ្ដើមមិនចាប់មិនប្រកាន់យកមកថានោះជារបស់យើង អានឹងឯងដែលឈ្មោះថាលះបង់នឹងគឺព្រមឲ្យអ្វីអ្វីនឹងវាអស់ទៅសូន្យទៅជាធម្មតា ដូចជាយើងងែកឡើងឃើញព្រះអាទិត្យលិចអញ្ចឹងណាហ្នឹងឯងយើងគ្មានសិទ្ធអីទៅថាអើហ្នឹងឯងឲ្យព្រះអាទិត្យហ្នឹងលេចទៅយើងអត់មានសិទ្ធទេគេណាគ្រាន់តែយើង អត់មាន ហួងហែងថាកុំឲ្យព្រះអាទិត្យលេច គេណាកុំឲ្យបាត់ទៅទុកឲ្យនៅភ្លឺអីអីវាអត់មានវាអត់មានអាការហួងហែកហ្នឹងប៉ុណ្ណឹងឯងដែលហៅថាលះបង់លះបង់នោះគឺមិនចាប់មិនប្រកាន់មិនដណ្ដើមមិនហួងហែកមិនប្រជែងនឹងឯងឲ្យយើងយល់ពីរឿងលះបង់ដោយបញ្ញាហ្នឹងវាដូចជាថាយើងមិនប្រកាន់ហួងហែងផ្ទះអាគារអីអីដែលជាងគេធ្វើឲ្យគេប្រគល់ឲ្យម្ចាស់គេអញ្ចឹងណាលះបង់គេនេះលះបង់មិនមែនយើងជាម្ចាស់ នៃអ្វីនឹងឲ្យលះបង់មែនទេវាខុសពីការលះបង់ដោយទៀនអញ្ចឹងព្រោះយើងវាមិនមែនម្ចាស់ប៉ុន្តែពាក្យតែលះបង់នេះគឺមិនចាប់មិនប្រកាន់មិនហួងហែងព្រមឲ្យអ្វីអ្វីហ្នឹងទៅតាមធម្មតាធัวធម្មតាកាលណាបើយើងអត់បញ្ញាយើងយើងវាមាននៅក្នុងអាសេចក្តីប្រកាន់ថារបស់យើងអេតាំងមៈមៈតែរបស់យើងរបស់អ្នកដតីហើយនឹងឯង ដូច្នេះការដែលត្រូវលះបង់ដោយបញ្ញានេះគឺលះលះអាអេតាំងមមៈនោះជារបស់យើងហ្នឹងលះដោយតណ្ហាឧបាទានហ្នឹងលះអាសេចក្តីប្រកាន់ហ្នឹងហ្នឹងឯងអញ្ចឹងគឺរបស់នោះវាធម្មតាអត់មានយើងមានសិទ្ធិទៅចាត់ចែងយើងជាអ្នកលះបង់អីអត់ទេអត់មានសិទ្ធិលះបង់អញ្ចឹងទេព្រោះរបស់ហ្នឹងវាអត់មានម្ចាស់ទេ គ្រាន់តែថាយើងមិនប្រកម្មជារបស់យើង ហើយសុខចិត្តព្រមឲ្យអ្វីអ្វីហ្នឹងកន្លងទៅជាធម្មតាមិនដណ្ដើមមិនប្រកាន់មិនហួងហែងមិនចាប់យកអានឹងឯងចឹង ដែលផ្ទុយអំពីដែលព្រះអង្គសម្ដែងសោ ចន្តិជានាមមាយិតេនេះពួកជនតែងតែសោកសៅក្នុងរបស់ដែលហួងហែងថាជារបស់យើងហ្នឹងណាអាហ្នឹងវាសោកសៅហើយពីព្រោះរបស់វាប្រែប្រួលទៅនឹងឯងតែ ដល់ទៅការលះបង់នេះវាអត់សោកសៅនឹងឯងដល់អញ្ចឹងសេចក្តីសុខមាននៅ ក្នុងជីវិតរបស់យើងហើយស្រេចមានចាំបាច់ស្ទុះស្ទាទៅដណ្ដើមយកអីពីណា អត់មានតែហេបតាហប់អីទៅស្វែងរកសេចក្តីសុខគ្រប់ទិសទីហើយបានមកហើយថាអឺសបាយមួយផ្លេថាអូមិនមែនទេ អានោះអញ្ចឹងរឿងក្នុងលោកហ្នឹងទៀតយើងមើលទៅឃើញតែពីរឿងកក្រឹកកក្រាក់អីថឹកថប់អីអីហ្នឹងប៉ុន្តែយើងអត់មើលធ្លុះទៅដល់ផ្លូវចិត្តសន្តានទៀតណារឹតតែបានរឹតតែមិនគ្រប់ទៀត វាត្រូវការដើមទុននឹងតតទៅទៀតលើកលែងតែជាអ្នកដែល បានអប់រំចិត្តនឹងឯងចឹងដូចបងប្អូនកូនចៅអីអីហ្នឹងគួរឲ្យអាណិតទៅវិញទេដែលវ័យវ័យទាំងអស់ហ្នឹងវាវាធ្វើឲ្យសត្វលោកយើងហ្នឹងរវល់ទៅទាំងដែលដោយពិតដោយបរមត្ថវាអត់មាន ជារបស់អ្នកណាទេវាមានតែការហួងហែកហ្នឹងចឹង ចឹងបានដូចជាតបោះអីសីអីលោកចេញទៅបួសហើយវាមាន ការចោតប្រកាន់បាត់របស់អីអីចឹងណាលោក ស្បត់ណាបើខ្ញុំកណា បានយករបស់នឹងមែនណាឲ្យខ្ញុំកើតជាមហាសិទ្ធិឲ្យខ្ញុំកើតជាអ្នកមានឲ្យខ្ញុំសោយរាជក៏ណា ស្បត់ចឹងហ្មងរៀនហ្នឹងឯងគឺ ម៉ោងពី ក្រុមរបស់ទាំងអស់នឹងឃើញសភាពនៃកង្វល់សេចក្តីទុកលំបាកក្នុងក្នុងការគ្រប់គ្រងនឹងបានជានាំគ្នាមកបួសនឹងឃើញការលះបង់នឹងជាសេចក្តីសុខនឹងឯងម្ល៉េះហើយដល់ទៅពេលត្រូវដូចថាថាស្បត់ណាស្បត់អានឹងយើងស្ដាប់បានណាយើង ដោយថាចង់បញ្ជាក់ថាយើងមិនបានប្រព្រឹត្តនៅអំពើចោតប្រកាន់ខុសឆ្គំឆ្គងអីហ្នឹងអញ្ចឹងទេបើខ្ញុំបានធ្វើមែនឲ្យស្អីស្អីអញ្ចឹងទៅហ្នឹងឯងថាបោះហ្នឹងអញ្ចឹងហ្មងចឹងហ្នឹងឯងបើខ្ញុំមិនណាបានយួរមែនឲ្យខ្ញុំបានសោយរាជក្នុងវត្តដាក់នឹងរហូតអីចឹងទៅ ហើយអារបស់ហ្នឹងមនុស្សយើងចូលចិត្តហ្នឹងឯងហើយយើងស្ដាប់មិនយល់ទេវាដូចគួរឲ្យចង់អស់សំណើចអីទៅវិញ តែតាមពិត គឺស្បត់មែនទែនទៀតមកអំពីឃើញសភាព នៃការគ្រប់គ្រងហ្នឹងវាជារឿងរវល់វាជារឿងដែលស្មុគស្មាញ នៅក្នុងមហាប្រតិយហើយព្រះ តបទាំងអស់ហ្នឹងសិតតែលោកយល់រឿងទាំងអស់ហ្នឹងណា ចឹងទៅវាទៅជាឃើញរឿងទុករឿងលំបាករឿងការគ្រប់គ្រងនឹងចឹងទៅវិញចឹងនឹងនៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងត្រូវរៀនមើលដោយភ្នែកគឺបញ្ញាចឹងនឹងឯងនៅពេលណាដែលយើងបានរកសេចក្តីសុខតាមផ្លូវចិត្តឃើញអានឹងយើងកាន់តែយល់ឡើងយល់ឡើងហើយបើយើងមិនតាន់រស់សេចក្តីសុខតាមផ្លូវចិត្តឃើញយើងអត់ដឹងថាសេចក្តីសន្តោសហ្នឹង ជាជាខ្លឹមសារសំខាន់ក្នុងពុទ្ធសាសនាជាធัวជាវិន័យជាសត្ថសាសនាទាំងសេចក្តីសន្តោសហ្នឹងតែតើតែយើងដឹងថាអូណាខ្លឹមសារសំខាន់នៃជីវិត គឺ ព្រមចរិយធัวគឺការអប់រំចិត្តសុកសុកនឹងចិត្តអីនេះទេតើទោះជាមហាសិទ្ធិមានភ្នំមាសភ្នំ ប្រាក់ដល់ទៅសុកសុកចិត្តទេតើចឹងមិនភ្នំមាសភ្នំប្រាក់នឹងមកដើរទូជាសុកឲ្យលោកសិទ្ធិណា ហើយបើលោកសិទ្ធិនឹងឯងមិនព្រមសក់ទេ គឺនៅតែកើតទុកនឹងអត់មានស្អីដែលមានសន្ធឹកសន្ធាប់នឹងមកដើរទួជាសក់ទោះជាលោកជាថៃសម្រាមលក់ក៏សក់ទោះជាមានរឿងចាស់រឿងឈឺរឿងព្រាត់ប្រាសក្រុមគ្រួសារកូនចៅអីយ៉ាងម៉េចក៏នៅតែសក់អត់មានទេអត់មានស្អីមកដើរទួជាសក់ជំនួសទេតលតែចិត្តនឹងជាសក់ បានលោកសិទ្ធិនឹងសោកបើថាចិត្តនឹងវាខ្វាយខ្វល់ទៅ គឺលោកសិទ្ធិត្រូវតែកើតទុកតាមនឹងមាន ស្អីទៀតបើចិត្តនឹងខ្វាយខ្វល់ហើយនឹងហើយបើថាសេចក្តីសោកវានៅ លើចិត្តជាសោកចេះទេ មានចាំបាច់របស់ខាងក្រៅនឹងច្រើនច្រើនដូចគ្នាអីហ្នឹងឯងយើងអប់រំចិត្តយើងមិនទៅចំណែននឹងអ្នកដទៃដែលយើងយល់ត្រូវថាអ្នកដែលមាន បានលៀបយោ ទ្រព្យសម្បត្តិអីអីទាំងអស់ហ្នឹងដោយសារបានធ្វើបន់ជាមួយព្រះពុទ្ធព្រះវិជ័យកពុទ្ធជាមួយនឹងសាមណៈសង្ឃអីចឹងមកទានហ្នឹងឲ្យផលមកចឹងហើយនឹងឯងក៏ប៉ុន្តែយើងក៏មិនចាំបាច់តល់តែសម្បូរបែបកក្រឹកកក្រាកអញ្ចឹងទៅនោះទេល្មមឲ្យតែរស់បានក្នុងមួយថ្ងៃមួយថ្ងៃហ្នឹងយើងបាន24ម៉ោងនេះមកធ្វើការងារជាមួយនឹងព្រះពុទ្ធធម៌នេះធម៌របស់ព្រះអង្គនេះដែលព្រះអង្គ ប្រឹងប្រែងបំពេញមក4អាសង្ខ័យមួយសែនកាប់នេះគណាមិនដើម្បីប្រយោជន៍ព្រះអង្គអីទៅដើម្បីរួចផុតចាកទុកទេគឺដូចជាសមេតបណ្ឌិតអីហ្នឹងបើព្រះអង្គបង្អោនចិត្តដុតនៅកិលេសជាសាវករបស់ពុទ្ធបរិនិព្វានទៅបាទ តែដោយសារថាដើម្បីស្រោចស្រង់សត្វលោកអញ្ចឹងព្រះអង្គប្រឹងប្រែងស្វែងរកនៅ សម្បត្តិលោកកតរៈនឹងអស់4អាសង្ខ័យមួយសែនកាប់មកចែកឲ្យសត្វលោកយើងនេះហើយស្រាប់តែយើងអត់បានទទួលចំណែកសោះនឹងថាជាកូនព្រះពុទ្ធតែមិនទៅហើយមើលមើលទាំងព្រះអង្គទ្រង់ប្រឹងប្រែងបានមកនឹងដើម្បីចែកឲ្យមនុស្សទេវតាហ្នឹងយើងគួរតែបានចំណែកទេចំណែកហ្នឹងមិនមែនគ្រាន់តែបរិយ័តឲ្យធួទេ នឹងឯងបានតែបរិយ័តទេធัวអត់បានបប្រតិបត្តិអត់បាននៅសេចក្តីសុខដោយថាស្វាបានដូងអញ្ចឹងទៅ នឹងឯងមិនដឹងធ្វើម៉េចមិនមិននិយាយពីស្វាណាចេះណាហ្នឹងហើយក្រែងលោមានស្វាណាចេះបកដូងមិនដឹងតែនិយាយពីពាក្យហ្នឹងពាក្យហ្នឹងគឺចង់និយាយថា បាន ដូងមកវាមិនដឹងធ្វើម៉េចបានសាច់បាន ទឹកផឹកណាស្វាហ្នឹងណា នឹងឯងនឹងចង់និយាយពីរឿងដែលថាបានបរិយ័តទៅធัวមកក៏ដើម្បីលៀបសការៈដើម្បីគេសរសើរដើម្បីក្រន់តែដូចថាយកមកនៅក្នុងរឿងលោកធัวហ្នឹងចឹងមានដូចជាព្រះភិក្ខុតុច្ឆបោតលៈអីចឹងហ្នឹងឯងគឺតលព្រះអង្គសំដែង កំពីតទេអញ្ចឹងទៅក៏បានប្រឹងប្រែងទៅបានសម្រេចខ្លឹមសារទៅហើយបើដូចកបិលភិក្ខុវិញអត់មាននរណា រំលឹកដាស់តឿនបានទេនឹងឯងចឹងចឹងដូច្នេះការដែល បានបរិយ័តទៅធัวត្រួតត្រងបត្រៃបីដកហើយនឹងអង្គខ្លះព្រះអង្គរំលឹកដាស់តឿនទូលមានបានព្រះអនន្តរំលឹកដាស់តឿនអីអីចឹងទៅកុំឲ្យដូចជាមនុស្សខ្វាក់កម្មបតិប បំភ្លឺឲ្យតែគេហើយខ្លួនឯងអត់បានប្រយោជន៍អីពីប្រទីបហ្នឹងព្រះបរិយ័តហ្នឹងវាដូចប្រទីបប៉ុន្តែបន្តឲ្យខ្លួនឯងមានភ្នែកចឹងទៅបានដើរទៅមើលឃើញផ្លូវទៅវាខ្លួនឯងខ្វាក់កម្មប្រទីបហ្នឹងវាបានតែប្រយោជន៍ឲ្យដល់អ្នកដទៃដែលគេមានភ្នែកខ្លួនឯងវាអត់បានគឺព្រះអនន្តសំដែង នៅក្នុងពធិរៈគាថាហើយនឹង ចឹងនៅក្នុងការដែលយើង បានទទួលមរតកអំពីព្រះពុទ្ធអង្គហ្នឹងខ្លឹមសារគឺរួចផុតចាកទុក្ខក្រំតែថាទៅតាមរយៈនៃព្រះបរិយត្តិធម៌នឹងឯងចឹងដែលយើងសិក្សាទៅព្រះអង្គទ្រង់រំលឹកឲ្យមានយោនិសោមអ្នកចការៈមកកំណត់ ដឹងនាមរូប នៅក្នុងជីវិតនឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងយើងក៏កាន់តែឃើញសេចក្តីសំខាន់នៃជីវិតដែលយើងរស់នៅនឹងមានកាយវេទនាចិត្តធัวខ្លួនឯងនឹងស្រេច នឹងឯងបើយើងមិនចេះយកមកប្រើប្រាស់នៅក្នុងស្ទេបឋានបរិបត្តិយើងអត់ដឹងថាមានតម្លៃអីទេកើតទុករឿងអីឯណាយនៃមួយ ទៅ ចង់សម្លាប់ខ្លួនអញ្ចឹងទៅមើលមើលប៉ុន្តែតាមពិតអត្តភាពហ្នឹងណាកាយវេទនាចិត្តធัวហ្នឹងណាកាលណាបើយើង បានមកសិក្សាចំណេះវិជ្ជា ក្នុង ពុទ្ធសាសនាបានយើងឃើញថាអ្វីដែលយើងមានហ្នឹងគឺសំខាន់សំខាន់ជាង អ្វីអ្វីទាំងអស់ទោះជាអ្នកដតីមានក៏ក៏មាន សម្រាប់តែអ្នកដតីនឹងឯងចឹងពីព្រោះអីពីព្រោះកាយវេទនាចិត្តធัวនេះគឺសំខាន់ក្នុងកិច្ចការងារបប្រតិបត្តិនៅក្នុងអរិយមេអង្គ8ប្រការដោយការចម្រើនសតិប្បដ្ឋានវិបស្សនានឹងឯងមើលមើលតើសំខាន់អស្ចារប៉ុណ្ណាទៅហើយយើងអត់បានយកមកប្រើប្រាស់រស់នៅដោយថា កើតទុកទៅគេមាន មានរបស់ល្អយ៉ាងសំខាន់តែនៅអត់ចេះអត់ចេះប្រើប្រាស់ហ្នឹងឯងអាហ្នឹងឯងឲ្យពុទ្ធបរិស័ទយើងពិចារណាមើលមើលវាទៅជាឃើញខ្លួនឯងនឹងអត់សំខាន់អត់មានតម្លៃអីអីចឹងទៅ ដោយសារតែអ្នកដតីមិនបានឲ្យតម្លៃខ្លួនឯងនឹងនឹងឯងវាសោកសៅចឹងយើងបើមានអាសភាពបែបហ្នឹងកើតឡើង យើងកុំចេះតែសោកសៅដេកយំអីចឹងសមាទានសិលតែចេញមកក្រៅផ្ទះមានទ្រព្យសម្បត្តិណាឲ្យទៀនអីមិនចេះខ្វះទេអ្នកដែលគេត្រូវការហ្នឹងមាន តិច មានច្រើន ឬក៏ថា ទំនប់បំរុងប្រសង់ធ្វើកឋិនអីចឹងទៅឬក៏កត់សាលាអីចឹងទៅតាមទ្រព្យសម្បត្តិហ្នឹងមើលសាកធ្វើមើលមើល បើមិនដឹងតែខ្លួនឯងហ្នឹងមានតម្លៃសម្រាប់ដល់អ្នកដតីយើងឲ្យទៀន500 1000ហ្នឹងក៏អ្នកដតីហ្នឹងធ្វើនៅសេចក្តីគោរពឲ្យពួរសរសើរអីអីចឹងទៅ យើងដឹងខ្លួនតែយើងមិនអន់ណាហ្នឹងឯងនៅគេ ឲ្យតម្លៃនៅ គេសរសើរយើងអាចឲ្យសេចក្តីសុខដល់អ្នកដតីបានដែរតើអាហ្នឹងគឺជាដំណោះដោះស្រាយបដោះអាសន្នហើយកុំឲ្យយើងវា បាក់ទឹកចិត្តបើដូចជាថាយើងនឹងវាគ្មានតម្លៃអីសោះតាមពិតយើងអាចធ្វើកិច្ចការងារឲ្យអ្នកដតីបានសេចក្តីសុខដោយសារយើងធ្វើឲ្យយើងសុបាយចិត្តដោយមិនទៀមទា ផលតបស្នងអីទេឲ្យតែបានសេចក្តីសុខបាន ការសុបាយចិត្តពីអំពើដែលយើងធ្វើ វាចាដែលយើងនិយាយទៅហ្នឹងគឺអរគុណហើយទេអាហ្នឹងកាលណាបើយើងយល់ពីខ្លឹមសារនៃជីវិត គឺសេចក្តីសុខក្នុងចិត្តនឹងឯងយើងរឹងរិតតែយល់ពី តម្លៃនៃសេចក្តីល្អហ្នឹងច្រើនឡើងច្រើនឡើងហើយយើងដឹងថាមុននឹងចាកលោក ទៅ នេះគឺមានតែអំពើ ជាប្រយោជន៍ដល់ខ្លួនឯងហើយ និងអ្នកដទៃនឹងឯងធ្វើឲ្យយើងរស់នៅសុបាយចិត្តទាំងក្នុងលោកហ្នឹង ថាអ៊ីធមោតតេណាហើយដល់ទៅពេចៈក៏មោតតេទៀតមកពីអីមកពីឧបយត្ថៈមោតតេនឹងឯងចឹងកតបញ្ញាហ្នឹងប៉ុនដែលបានធ្វើហើយហ្នឹងវានាំឲ្យរីករាយនៅក្នុងលោកទាំងពីរហ្នឹងសោមោតតេសោបមោតតេទិសវាកម្មវិសុទ្ធិមតនោព្រោះបានឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនសុខក្នុង បច្ចុប្បន្នហើយឲ្យបដិសន្ធិក្នុងសុគតិភពព្រោះបរិសុទ្ធ នៅពេលចិត្តស្លាប់នឹងមាន អារម្មណ៍របស់មរណាសន្និជីវ័ននឹងជាអារម្មណ៍ល្អចាំទៅចាំបាច់ដែលយើងត្រូវពឹងបន់ទាំងកណាដែលឲ្យបដិសន្ធិល្អហើយជាឧបនិស្ស័យល្អទៀតទានសិលភាវនាទៀតជាបញ្ញកិរិយាវត្ថុវត្ថុឲ្យសម្រេចបុណ្យទាំងទាំងសមថៈទាំងភាវនាទាំងវិបស្សនាភាវនានឹង ដែលអប់រំនៅ ក្នុងការចម្រើនលោកុត្តរៈអរិយមគ្គប្រកបដោយអង្គ8ប្រការទៀតប៉ុន្តែចឹងនៅក្នុងជីវិតដែលយើងកំពុងតែរស់នៅនេះកាលណាបើយើងទទួលបាន ត្រឹមតែថាថ្ងៃនឹងក្រោកឡើង បានសមាទានឧបោសថហ្នឹងឯង អរុនសួស្ដីប្រប៉ុណ្ណឹងយើងស្កប់ស្កល់ហើយយើងកុំចិត្តនឹកថាយើងត្រូវទៀមទាអីពីអ្នកដតីណាគឺរឹងប៉ឹងឡើងចឹងរឹងប៉ឹងឡើងកុំកុំឲ្យនៅតែក្នុងគំនិតគិតចង់បានអីពីអ្នកដតីចឹងណាយើងមានពិសោធន៍ ក្នុងជីវិតមកហើយហើយប៉ះសិនបើយើងត្រូវស្លាប់ក៏ស្លាប់បាត់ទៅហើយវាគ្មានមកនៅទៀមទាអីពីនរណាទេដូច្នេះប៉ុនដែលបានឲ្យនៅរស់រួមជាមួយនឹងគុណមេត្តាបិតាអីហូហែមកនឹងសពគ្រប់ទាំងអស់នឹងគឺលមួមយើងតបស្នងសងគុណប៉ុនតបស្នងសងគុណអ្នកមានគុណដោយការប្រឹងប្រែង ជួយខ្លួនឯងនឹងហើយកាលណាបើយើងលះបង់អាគំនិតដែលយើងគិត ត្រូវការអីអីពីអ្នករតីអញ្ចឹងទៅយើងមានសេចក្តីសុខបានយើងរឹងប៉ឹងឃើញទេបានយើងអរគុណដល់បញ្ហាឧបសគ្គក្នុងជីវិតនឹងដែលធ្វើឲ្យយើងរឹងប៉ឹងអតីតកាលនឹងបង្ហាត់បង្រៀនឲ្យយើងរឹងប៉ឹងហ្នឹងមកពីយើង មិនអាចទន់ខ្សោយបានទេហ្នឹងឯងតេតួងនឹងការដែលយើង មានកល្យាណមិត្តមានពធัวអញ្ចឹងទៅអញ្ចឹងគឺថាជួយជាកម្លាំងចិត្តដែលយើងមិនអាច ទាន់ខ្សោយបានទេអញ្ចឹងអរគុណអ្នកដែលបោះបង់យើងចោលនឹងទៅទៀតហ្នឹងឯងគឺថាធ្វើឲ្យយើងចេះប្រឹងប្រែងជួយ ខ្លួនឯងឲ្យបានទាន់ពេលវេលាអានឹងបើយើងនៅតែទន់ខ្សោយទន់ខ្សោយទន់ខ្សោយអញ្ចឹងទៅដល់តែពេលត្រូវស្លាប់ព្រឹបទៅឃើញទេ អត់មានបកមច្ចរាជអីដើម្បីសុំពីរថ្ងៃមួយឆ្នាំពីរឆ្នាំអីដើម្បីខ្ញុំរត់ទីពឹងអីខ្លួនឯងអីអត់បានទេហ្នឹងឯងអញ្ចឹងបានវាច្រើនទៅដោយបដិសន្ធិក្នុងអបាយភូមិហ្នឹងដូចជាធូលីពេញមហាព្រឹត្តពីរអញ្ចឹងណាហ្នឹងឯងរឿងហ្នឹង ដូច្នេះអរគុណ នឹងឯងអ្នកដែលព្រាត់ប្រាសពីយើងទៅអ្នកដែលបោះបង់យើងចោលដោយមរណភាពក្តីដោយបកាណាណាក្តីធ្វើឲ្យយើង ចេះប្រឹងប្រែងឈួរនៅលើជើង ខ្លួនឯងជាមនុស្សរឹងប៉ឹងឡើងនឹងឯងពោលទីបំផុតយើងត្រូវតែជួយខ្លួនឯងណានឹងឯងក្នុងដំណើរជីវិតហ្នឹងចឹងយើងនៅក្នុងកំណើតជាមនុស្ស ណាយើងមានពធัวគុណចាស់អាចចូលកម្មភ្នោះបួសជាបព្វជិតបានឧបាសិកាអីអីអាចអប់រំក្នុងទានសើភេវនាបួសជាដូនជីអីទៅក៏បានដែរផ្លូវសម្រាប់យើងរស់ផ្លូវនៃសេចក្តីស្ងប់ស្ងាត់ផ្លូវដែល ជានេវា ព្រំយានគឺនៅមានតែតើទៀតមាន រឿងអីដែលយើងត្រូវមកសោកសៅអីទៀមទេអីចង់បានអីពីអ្នកដទៃចាស់ថ្លៃហើយគាត់ជួយតែខ្លួនគាត់មិនទាំងរួចផងហ្នឹងយើងមើលមើល រឿងនៅ ជាតិជ្រាបជាធិមរណៈដីសោកដីសៅมองនៅកិលេសអីអីទាំងអស់ហ្នឹងយើងចេះតែរំពឹងទៅលើណាណាហ្នឹងហ្នឹងឯង អំពឹងទៅលើណាណាហ្នឹងមើលមើលហើយបើយើងគិតមកពុទ្ធពធប្រសង់មើលមើលប្រៀបធៀបគ្នាមើលយើងគិតមកដល់ទៅបឋមរតនៈគឺព្រះនិព្វានដែលមិនមានជាតិជារៀបជាធិមរណៈមិនមាន ក្តីសោកក្តីសៅម៉ងមើលមើលយើងប្រៀបធៀបគ្នាមើលអ្វីអ្វីដែលយើង ព្រមលះបង់បនកុសលដើម្បី អ្នកដតីហ្នឹងតើសំគួរទេ មានតែសំបុណ្យដើម្បីដូរយកព្រះនិព្វានដល់តែបានព្រះនិព្វានត្រូវអស់បុណ្យហើយណាបើយើងដូរសម្រេចបានអរហត្តមគ្គហើយវាត្រូវអស់ជាតិជាកុសលហើយវានៅសល់តែបុណ្យចាស់ឲ្យមានវិបាកទទួលគ្នានឹងចតិចិត្តបរិនិព្វានតែប៉ុណ្ណឹងទេអាហ្នឹងយើងមានត្រូវការបុណ្យធ្វើអីទៀតណាទីព្រមវាអស់បាប យើងក៏មិនចាំបាច់ត្រូវការបន់អីដែរបន់មានពេកកកម្មមានកិច្ចមាននទីកំចាត់បងបាបដល់ទៅអរហត្តមគ្គជាចុងក្រោយនៃកុសលជាតិហ្នឹងវាត្រូវអស់អស់បាបហើយអញ្ចឹងមានចាំបាច់ត្រូវការបន់យុទ្ធធ្វើអីឲ្យបដិសន្ធិឲ្យកើតអីទៀតអត់អត់ ចាំបាច់ទេអានឹងសំរុំហើយពីព្រោះយើងដូរបានសម្បត្តិព្រះនិព្វានទៅហើយអានឹងតម្លៃនៃបុណ្យដែលយើងត្រូវទៅដូរយកព្រះនិព្វានហើយជាមួយនឹងមនុស្សមានកិលេសផងគ្នានេះដែលយើងទៅខឹងទៅស្អប់អ្នករតីហ្នឹងអ្នករតីហ្នឹងមានតម្លៃអីដែលឲ្យយើងលះបង់បុណ្យនេះលះបង់ប៉ុននៅពេលណានៅពេលដែលយើងខឹងនឹងគេហ្នឹងគឺយើងលះបង់ប៉ុនណាទៀតមួយថ្ងៃ24ម៉ោងហើយចុះបើយើងលះបង់1ម៉ោងដើម្បីទៅខឹងនឹងគេយើងត្រូវខាតប៉ុនអស់1ម៉ោងបាត់ហើយ ចឹងណាយើងគ្រាន់តែខឹងនឹងគេមួយនាទី នឹងត្រូវខាតប៉ុន60វិនាទីបាត់ហើយគាត់ហើយមើលមើលតើអ្នកដតីនឹងមានតម្លៃអីដើម្បីយើងលះបង់ប៉ុនដើម្បីទៅដូរយកស្អីពីអ្នកដតីហ្នឹងណាអានឹងឯងដែលយើងត្រូវយល់អំពីរឿងតណ្ហា ដែលធ្វើឲ្យវត្តសង្សារវែងឆ្ងាយមកហ្នឹងពីព្រោះវាជាបច្ច័យសពគ្រប់ទៅរកការកំណាញ់ការចំណែន ហើយនឹងកិលេសឧបកិលេសសពគ្រប់ចឹងទៅ ក្នុងវិរៈនៃអកុសលជីវ័នហ្នឹងគឺវាអត់មានកុសលកើតឡើងទេអញ្ចឹងវាត្រូវខាតដែរអញ្ចឹងបានព្រះអង្គទ្រង់សរសើរសេចក្តីមិន ប្រមាទការដែលត្រូវមានស្មារតីតាំងនៅក្នុងកុសលធម៌នឹងគឺទោះជាកុសលធម៌បន្តិចបន្តួចក៏ដោយក៏ព្រះអង្គទ្រង់សរសើរដែរគឺអ្នកប្រាជ្ញសន្សំ សូម្បីបន្តិចម្ដងបន្តិចម្ដង រហូតអាពរតិធិរោបញ្ញាសៈថោកាំងថោកាំងតេអាចណាំងនឹងហ្នឹងឯងចឹងដូចអីដូចឧទពិនទុនិបាតេអ្នកហ្នឹងតក់តក់ទៅឧទកំភោបេពរតិហ្នឹង ឲ្យទៅជីវ័នជាកុសលព្រះអង្គសំដែងឲ្យសន្សំហើយហើយដែលយើងបានកើតមកតន់នឹងពុទ្ធសាសនាយើងមានឱកាសសន្សំសតិប្បដ្ឋាននេះសំខាន់មែនទែនជាភពលៀបតំណាងនៃពុទ្ធបរិស័ទយើងនឹងឯងទាំងដែលមានឱកាសបានមកជួបពធัวស្ដាប់រឿយរឿយទៅបានកំណត់រូបធัวនាមធัวដែលអត់មាន នៅក្នុងលទ្ធិសាសនាតន្ត្រីចឹងនិយាយនៅក្នុងរឿង ណាព្រាមអរហន្តវៈសតវបនិស័យព្រះអរហន្តចឹងបន្តបន្តមកពីភារទ្វេជាកោសកៈហើយអសរិន្ទកៈនឹងឯប្អូនមួយទៀតឈ្មោះបលិង្គគិកៈនឹងឯងគាត់នេះធ្វើទឹកបាយលាយគ្រឿងទេសលាយអីលក់បាន ប្រាក់សម្បើមចឹងនឹងឯងទៅតាមនៅស្រុកឥណ្ឌាហ្នឹងនិយមណានៅក្រុងរាជក្រឹសចឹងបងប្អូន ភេរទ្វាជាហ្នឹង នាងធនេនជានីជាព្រះសោតតាបណ្ឌបកុលគេថាជាបងថ្លៃគេហ្នឹងគឺថាធ្លាប់បានរួមជាមួយព្រះនាងសមេធា និងព្រះនាងធម្មទិនីកសាងព្រះវិហារក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធកោណាគមនោនិងព្រះនាងសមេធាបានសម្ដែងក្នុងពធិរីគាថាហើយ ព្រះនាងធម្មទិនីក៏យើងបានជ្រាបហើយព្រះនាង សមេធា គឺប្រកាសថាច្រើន ជាងគេហើយពីរសខ្លឹមសារនៅក្នុងប្រកម្មដ្ឋានអារម្មណ៍វិបស្សនានឹងច្រើននឹងឯងបីដកលេខ57ចឹងហើយចំណែកនាងធនាងជានីនេះកើតមកជាតកូលអ្នកពងពោះហើយបាន ព្រាមជាស្វាមីហើយឧបនិស្ស័យព្រាមនឹងសម្រាប់ព្រះអរហន្តចឹងក្រៅតែមុនដំបូងនឹងក៏រាប់អានពួកព្រាម នឹងអញ្ចឹងទៅហើយដល់ទៅពេលព្រាបនឹងមានរឿងរ៉ាវខឹងនឹងភរិយានឹងក្រានតែសម្លត់សម្លត់ដកដាវដកអីមកប៉ុន្តែពនាងធនាងជានីនឹងមិនតក់ស្លុតអីត្រង់ដែលថាកុំឲ្យថាពពុទ្ធកុំឲ្យថាពធัวកុំឲ្យថាប្រសង់ហ្នឹងគឺมันអាចថាมันឲ្យថាมันឲ្យនឹករលឹកអីទៅនោះបានទេ ទោះជាត្រូវកាប់ច្រាំខ្ញុំយ៉ាងម៉េចក៏ដោយនឹងដល់អញ្ចឹងទៅក៏បោះដាវចោល ទៅហើយក៏ថានឹងមកលើកវាតិចំពោះគ្រូនឹងឯងអញ្ចឹងទៅដោយសារអត់តាន់បានជ្រាបពុទ្ធគុណណាទៀតគ្រាន់តែនឹកថាតើណាតកោដំនឹងពេញចិត្តនឹងសម្លាប់នៅធัวអីអញ្ចឹងទៅសាកសួរនៅក្នុងបញ្ហានោះហ្នឹងឯងគិតថាបើព្រះអង្គ ថាមិនសម្លាប់ទេហ្នឹងគឺក៏យើងត្រូវសង្កត់ព្រះអង្គថាព្រះអង្គសម្លាប់ក៏យើងសង្កត់សកិនព្រះអង្គហ្នឹងឯងថាសម្លាប់សម្លាប់សัตว์អីអីចឹងនឹកឃើញចឹងហ្នឹងឯងថាសាសនាអីសម្លាប់សัตว์អីអីបៀតបៀនសัตว์អីចឹងបើថាមិនសម្លាប់ទេ យើង ថាសាសនាអីអត់សម្លាប់កិលេសគំនិតរបស់គាត់នឹងនឹកឃើញព្រះពុទ្ធអង្គដោយកូនក្មេងតូចមួយចឹងណា ហ្នឹងឯងមនុស្សអួត អាងខ្លួនឯងវាដូចជា ប្រកែសម្បើមណាស់ដូចអានឹងមកពីអត់ជ្រាបនឹងឯងចឹងដល់ទៅមកលើកបញ្ហាទៅព្រះអង្គក៏វិសាជនាទៅក៏ភ្ញាក់ខ្លួនដឹងខ្លួនហើយក៏សូមព្រះអង្គជាទីពឹងប្រមាទោសព្រះអង្គសពគ្រប់ចូលកាន់ភ្នោះប្អូននឹងខឹងណាស់ខឹងនឹងបង បានបួសចឹងទៅមកដល់ក៏ ជេយោជេយោមកចងគាថាជេឡើង500គាថាចឹងចឹងទៅហ្នឹងក៏ព្រះអង្គសំដែងប្រាប់ថាត្រៀមឯងជេតឯងណាថាគាត់អត់រួមជេជាមួយទេដោយអាហារបរិភោគអញ្ចឹងអត់មានរួមបរិភោគជាមួយទេបោះព្រាមឯងទាំងអស់ហើយព្រាមហ្នឹងក៏ស្ដាប់អត់តាន់បានទៀតហ្នឹងឯងកោសិកៈព្រាមហ្នឹង ក៏ស្មានតែព្រះពុទ្ធអង្គនឹងទ្រង់ដាក់ប្រដាសាឲ្យពាក្យជេររបស់គាត់ទាំងប្រមាណហ្នឹងគឺធ្លាក់នៅលើ ខ្លួនគាត់ទាំងអស់ហ្នឹងឯងព្រោះឮថាព្រះអង្គថាបោះព្រាមឯងតែម្នាក់អញ្ចឹងណាព្រោះគាត់ជេរជេរអាកោសវត្ថុពាក្យជេរទាំងប្រមាណគាត់យកមកចំជាគាថាជេរហ្មងហ្នឹងឯងហើយបានថាមើលមើលព្រះពុទ្ធអង្គទទួលសពទទួលគ្រប់ នឹងឯងដូចតម្រៃចូលកាន់សមរភូមិអញ្ចឹងចឹងត្រូវអត់ធន់នឹងអ្វីអ្វីទាំងអស់ហ្នឹងប៉ុន្តែមិនមែនអត់ធន់ដូចយើង លំបាកលំបិនអីចឹងទៅទេ គឺព្រះអង្គមាននៅ ក្នុងមហាកិរិយារបស់ព្រះអង្គអនុស័យនៃការថ្នាំងថ្នាក់បដិខិអីហ្នឹងមិនមានឡើយព្រះអង្គត្រូវការប្រោសអ្នកទាំងអស់ហ្នឹងឧបនិស្ស័យព្រះរហັດទៀតចឹងចឹងទៅដូចជា យើងគ្រាន់តែប្រៀបថាម៉ែឪហើយកូនដែលទៅតែចេះនិយាយប្រពេបប្រពប់អីអីហ្នឹងនិយាយថាម៉េចថាម៉េចក៏ចេះតែស្រឡាញ់ទៅសបាយទៅអីទៅអញ្ចឹងណាមិនប្រកែប្រកាន់ហ្នឹងឯងលេងក្បាលម៉ែឪផ្ទះអីចឹងទៅធ្វើម៉េចដើរជន់ពីលើអីក៏ដោយអីអីហ្នឹងចេះនិយាយអីពាក្យអីជេរពាក្យអីហ្នឹងក៏ សបាយចិត្តចឹងទៅដែរម៉ែឪខ្លះហ្នឹងប្រកបកូនឲ្យចេះជេរទៅទៀតអីអីចឹងទៅកូនចេះមែនទេយ៉ាប់ហ្នឹងឯងហ្នឹងប៉ុន្តែគ្រាន់តែចង់លើក ទីរឿងឯថាប្រហប្រតិពុទ្ធអង្គហ្នឹងគឺព្រះអង្គមិនមានអនុស័យដោយប្រការណានោះទេព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យហ្នឹងឯងអង្គក៏ប្រោសដល់ព្រាមទាំងអស់ហ្នឹង ឧបនិស្ស័យព្រះរហັດចឹងទៅហើយព្រះអង្គក៏សំដែងពធัวទៅព្រាមនឹងចោតព្រះអង្គថាព្រះអង្គដាក់ប្រដាសាអីចឹងព្រះអង្គខឹងណាហ្នឹងហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងពីរឿងអាកោធៈសៈកតោកោធោនឹងហោហែមករួចហើយគ្រាន់តែរំលឹកបានមកដល់អសរិន្ទកៈហ្នឹងនឹងទៅជេរដែរចឹងហ្នឹងឯង ទី3នេះតាំងពីភារទ្វាជាអកោសកៈទី3អសរិនកៈហ្នឹងទៅក៏ជេជេជេជេហើយព្រះអង្គអត់មាន ត្រាស់ថាម៉េចទេដល់អត់មានត្រាស់ថាម៉េចអញ្ចឹងក៏បានលើកឡើងថាខ្ញុំឈ្នះហើយខ្ញុំឈ្នះហើយអញ្ចឹងណាប៉ុន្តែហ្នឹងឯងដល់តែថាឈ្នះហើយអញ្ចឹងទៅ បានព្រះពុទ្ធអង្គទ្រង់សម្ដែងជាយ៉ាងវេ មញ្ញតិពាឡូវាចាយៈផរសੰងភណੰងបុគ្គលពេលសម្គាល់ពាក្យសម្ដី ដែលជាបរោសវាចាអាលើកឡើង នៅអាកោសវត្ថុហ្នឹងអាការជេរស្ដីប្រមាថមើលងាយហ្នឹងសម្គាល់ថាជាការឈ្នះហ្នឹងគឺបុគ្គលពេលទេជាយ៉ាងវេមញ្ញតិពេលោ បកលពេលហ្នឹងមញ្ញតិសម្គាល់សម្គាល់ថាខ្លួនឯងឈ្នះហើយបានជេរគេបានហ្នឹងហ្នឹងឯងគឺតាមពិត ជាការបំរើបាបទេដូចពុទ្ធបរិស័ទយើង នេះបំរើប៉ុននេះហ្នឹងឯងបំរើប៉ុនរហូត ដល់ទៅបរិចរិយានុត្តរិយៈទៀតបំរើបរតនត្រ័យទៀត ចឹងយើងមានស្មារតីចឹងនៅ ពេលដែលចិត្តជាអកុសលកើតឡើង ចង់និយាយអីចង់ធ្វើអីយើងយើងប្រឆាំងអាហ្នឹងនៅពេលប្រឆាំងហ្នឹង មានសម្បជញ្ញៈហើយណាថាដូចសត្វកៈសម្បជញ្ញៈអីដឹងថាប្រយោជន៍គឺអ្វីដែលប្រព្រឹត្តទៅជាប្រយោជន៍សុខជាបុណ្យជាកុសលអញ្ចឹងបើធ្វើទៅតាមអកុសលហ្នឹង អាហ្នឹងមិនមែនប្រយោជន៍ទេអាហ្នឹងសម្បជញ្ញៈអាហ្នឹងទេដឹងប្រយោជន៍ដឹងអ្វីដែលមិនមែនប្រយោជន៍អញ្ចឹងសម្បជញ្ញៈហ្នឹងមកប្រឆាំងថាអញមិនមែនខ្ញុំបំរើឯងទេក៏មកប្រើអញឲ្យ ដូចថាពេលខឹងខឹងចង់ជេរអីចឹងទៅហ្នឹងឯងអញ្ចឹងគឺយើងមិន ធ្វើ តាមហ្នឹងយើងប្រឆាំងណាចង់ឲ្យយើងទៅធ្វើអីធ្វើអីអាហ្នឹងដែលយើងមានសម្បជញ្ញៈហ្នឹងយើងមិនបំរើបាបហ្នឹងរួចទៅវាកន្លងទៅទេទាំងសភាពនៃចិត្តអីទាំងអស់ហ្នឹងវាជាអតីតាធម្មាទេតែមានសតិមានសេចក្តីអត់ធន់ទៅយើងនឹងបានឆ្លងរួចអំពីវិបត្តិ គ្រប់យ៉ាងក្នុងជីវិតនឹងហើយមានភាព រឹងប៉ឹងឡើង មានមេរៀនមានបទពិសោធន៍អ្វីៗដែលកន្លងទៅហើយនឹងយើងរស់នៅក្នុងការសិក្សាដើម្បីអប់រំចិត្តរបស់យើងឃើញណាណាណាប្រព្រឹត្តល្អអីនឹងយ៉ាងណាយើងខ្សែគប់ប្រព្រឹត្តបរិបត្តិតាមទៅឃើញអ្នកណាមិនល្អអីអីយើងក៏សង្វេគទៅកុំឲ្យមើលងាយមើលថោកអីហ្នឹងឯងតែកាលណាយើងមើលងាយមើលថោកបានដីថាជា មាននាជាអតិមាននាជាសេចក្តីល្ងងរបស់យើងដែរទេយើងត្រូវដឹងថារឿងវត្តសង្សារហ្នឹងមានអាណាដែលមិនធ្លាប់ប្រព្រឹត្តបាបកម្មអំពើថោកទាបអីផ្សេងផ្សេងហ្នឹងហើយពិសេសគឺយើង ដឹងថាអកុសលហ្នឹងវាមិនមែនអ្នកណាធ្វើឲ្យខ្លួនឯងទេ គឺវាជាទោសរបស់វត្តដាក់ណា លោភៈទោសៈមោហៈហ្នឹង អញ្ចឹងយើងមានតែជួយប្រាប់គ្នា ដើម្បីឲ្យដឹងសច្ចធម៌ហ្នឹងទៅកុំឲ្យចិត្តតែចាប់ អ្នកណាអ្នកណាដាក់ទៅក្នុងកំហុសចាប់កំហុសដាក់ទៅក្នុងអ្នកនឹងអ្នកនឹងម្ល៉េះហើយវាអបញ្ញាអញ្ចឹងទៅវាដូចជាថាគាត់នឹងអ្នកធ្វើកិលេសឲ្យខ្លួនឯងអ្នកធ្វើកំហុសមែនអានឹងគ្រាន់តែសន្មត់ទេអ្នកណាអ្នកណាអ្នកនេះអ្នកនោះតែចំពោះបរមត្តធัวយើង ជួយប្រាប់គ្នាឲ្យមានស្មារតីឡើងគ្មានអ្នកណាធ្វើសេចក្តីសៅមងឲ្យខ្លួនឯងទេនឹងឯងយើងគឺត្រូវរកយុទ្ធធัวឲ្យខ្លួនឯង រួចតែភាពត្រឹមត្រូវយុទ្ធធัวតែប៉ុណ្្នឹងទេពួកយើងអត់បានបង្កើតកិលេសអត់បានបង្កើតវត្តដាក់មកអញ្ចឹងឥឡូវមានពធัวជួយប្រាប់យើងដង្ហែព្រះអង្គទៅកម្មព្រះនិព្វានទាំងអស់គ្នាយើងមានទៅប្រកែប្រកាន់ស្អប់ខ្ពើម ចោតប្រកាន់ណាបើអត់មានណាបង្កើតលោភៈទោសៈមោហៈឲ្យខ្លួនឯងផងនឹងជួយប្រាប់គ្នាអញ្ចឹងនឹងឯងតែដែល ជាកល្យាណមិត្តនៅក្នុងពុទ្ធសាសនានេះកណាហើយ ព្រះពុទ្ធអង្គទ្រង់សម្ដែងជាយ៉ាងជេវសតាំងហោតេយតិតិខាវិជាអ្នកតោតេចំណែកអ្នក ចេះដឹងវិជាអ្នកតោហ្នឹងហ្នឹងឯងណែវាមានអតីតិខានេះសេចក្តីអត់ធន់នេះឯងជាជ័យជំនះ ជាយ៉ាងជេវសតាំងហោតេហ្នឹងចឹងកណា នឹងគឺព្រះអង្គសម្ដែង3គាថាបន្តបន្តមកដូចជានៅ ក្នុងកោសៈភេទទ្វេជាសូនអញ្ចឹងហើយដល់មកមួយទៀតនេះពលិង្គិកៈនេះនឹងគឺខឹងមែនទេខឹងខឹងជាងបងបងទៅទៀតហឹងរហូតដល់ថាហាមាត់ហាមាត់ ជេអត់រួចទៀតទៀតខឹងដល់ទៅថ្នាក់ប៉ុណ្ណឹងទៀតហ្នឹងឯងខឹងមែនទេទៀតទៅដល់មកមកហ្នឹងមកខឹងមកដល់ធួសម្លឹងព្រះអង្គអត់និយាយអីហ្មងហ្នឹងឯងមុនក្រាន់និយាយរួចប៉ុន្តែនិយាយសិតតែប្រោសសវាចានេះខឹងអស់បង3នាក់ហើយហ្នឹងនេះប្អូនចុងក្រោយហើយចឹងគឺចោតប្រកាន់តែព្រះអង្គចេះមុន ត្រឡប់ចិត្តបង្វែរចិត្តធ្វើឲ្យបងបងវែងឈួតឡប់អស់មកបួសនៅ ក្រៅមលុបពុទ្ធកាសាវៈហ្នឹងសម្រាប់ព្រះរហັດជាព្រះរហន្តណាទៀតហើយហ្នឹងឯងដល់អញ្ចឹងទៅព្រះអង្គជ្រាបអង្គទ្រង់ប្រហាប់តីមេត្តាចឹងគឺសត្វលោកដែលខឹងហ្នឹងមានទុកហ្នឹងឯងយើងឃើញនរណានរណាមុខងួតងួតក្រៀមក្រៀមអីហ្នឹង វាស្រេចតែនៅលើយើងគិតទេអ្នកនឹងខឹងអីយើង អប់អីយើងតាមពិតគាត់មានរឿងពីផ្ទះមករឿងណាយណាយនោះគួរតែយើងជួយសម្រួលឲ្យសុបាយចិត្តអីទៅដោយ ប្រការណាណាចឹងទៅហ្នឹងឯងហ្នឹងនៅលើយើងគិតណាយើងគិតឲ្យកើតទុកខ្លួនឯងទៅទៀតដូចយើងបន្តភ្លើងពីគេមកដុតខ្លួនឯងចឹង នឹងឯងរឿងក្រោតខឹងហ្នឹងមួយប្រកាត់ភ្លើងដុតខ្លួនឯងអញ្ចឹងទៅហើយយើងអត់ចង់ខឹងប៉ុន្តែវាដូចជាទឹកដែលយើងត្រូវលួចភ្លើងហ្នឹងវាទឹកសុតទៅឬក៏លាយប្រេងទៅណាអាហ្នឹងឯងតេតួងនឹងសតិប្បដ្ឋានបានយើងស្ដាប់ទៅយល់អាមួយដែលយើងចង់កណាអ្វីអ្វីក៏នៅ ក្នុងចំណងចង់ហ្នឹងចង់កុំឲ្យខឹងហ្នឹងឯងណា អត់មានសតិប្បដ្ឋានចឹងចង់ឲ្យខឹងហ្នឹងបានទេតែយើងចេះតែប្រតិបត្តិទៅអប់រំទៅស្ដាប់ធัวអីចឹងទៅវាក្រាន់បើដែរប៉ុន្តែ ថាវានៅក្នុងចំណងវាអត់មានសតិប្បដ្ឋានដល់អញ្ចឹងវាទៅជាបន្ទុះជាមួយនឹងអាខឹងហ្នឹងអាខឹងហ្នឹងវាខឹងហើយអាកើតទុកហើយប៉ុន្តែវាទៅស្អប់ ទៅបន្ទុះទៅមិនពេញចិត្តនឹងអាខឹងខ្លួនឯងហ្នឹងទៅទៀត អញ្ចឹងពុទ្ធបរិស័ទយើងត្រូវមានសតិប្បដ្ឋានចឹងដាប់ឲ្យបាននៅពេលដែលខឹងហ្នឹងគឺយើង អាចពិចារណាសពគ្រប់ហើយហ្នឹងឯងដើម្បី បន្ធូរបន្ថយនៅការខឹងក្រោតហ្នឹងប៉ុន្តែយើងកើតមកជួបនឹងពុទ្ធសាសនាត្រូវមានកុសល មួយទៀតថ្នាក់សតិប្បដ្ឋានរលឹករលឹកឲ្យឃើញថាការខឹងក្រោតហ្នឹងជានាមធัวមួយបែបគឺថាជាចិត្តដែរតើចឹងហ្នឹងឯងយើង យើងគិតថាយើងយើងកំខឹងយើងបានអីកំខឹងនៅតែបានចិត្តដដែលហ្នឹងបានចិត្តមិនខឹងហ្នឹងហ្នឹងឯងមានមាន បានស្អីមានតែចិត្តហ្នឹងចុះឥឡូវអាខឹងហ្នឹងមិនចិត្តហ្នឹងឯងឲ្យតែមិនមែនជាតួខ្លួនយើង មិនចាំបាច់ចិត្តអីដតីផ្សេងទៀតទេចឹងអានេះកុសលថ្នាក់សតិប្បដ្ឋានចឹង គឺត្រង់ដែលថាចិត្តដែលកំពុងប្រកបហ្នឹងមិនចាំបាច់ចិត្តអ្វីដតីផ្សេងទេឲ្យតែដឹងថាចិត្តហ្នឹងមិនមែនអត្តាតួខ្លួនយើង នៅពេលហ្នឹងគឺសេចក្តីស្ងប់ហ្នឹងមកដោអាការក្រោតហ្នឹងហើយដីស្ងប់ជាមួយនឹងសតិប្បដ្ឋានវិបស្សនានឹងឯងឃើញឃើញការលះតណ្ហាហើយលះទាំងសេចក្តីក្រោតនឹងទៅទៀតជាតៈទាំងកបហណៈ នឹងឯងអាហ្នឹងឲ្យយើងមានកុសលភាវនាហ្នឹងឋានៈតបឋានចឹងឥឡូវចិត្តអីក៏បានដែរចឹងដែលកំពុងមានហ្នឹងគឺថាឲ្យតែពុទ្ធបរិស័ទយើងដឹងថាមិនចាំបាច់ចិត្តអីទៀតទេចិត្តអីក៏មិនមែនខ្លួនយើងដដែលអញ្ចឹងចិត្តជាបច្ចុប្បន្នហ្នឹងឲ្យតែមិនមែនជាខ្លួនយើង គឺនេះឯងជាសតបដ្ឋានគេណាអត់មានចាំបាច់ថា យើងបានចិត្តស្ងប់យើងបានចិត្តចនីចិត្តលោកកតរៈអីអីចឹងអាហ្នឹងវានៅក្នុងគំនិត មានខ្លួនយើងអ្នកបានទេបានចេះតែចង់ចង់ចង់ចង់បានមគ្គផលបានអីអីចឹងណាហ្នឹងឯងវាមានខ្លួនយើងអ្នកបានអីចុះបើវាអត់មានអត្តាទូខ្លួនយើងទៅហើយចិត្តអីក៏បានដែរទាំងឥឡូវហ្នឹងហ្នឹងឯងវាមានចាំបាច់ឲ្យយើងទៅបានអីបើវាអត់មានខ្លួនយើងជាអ្នកបានផងហ្នឹងអានេះឯងជា ធัวបរិបត្តិដែលសន្មតថាអ្នកបានសម្រេចធัวហ្នឹងណាយើងឮថាអ្នកបានអ្នកបានហ្នឹងតាមពិតបានលះកិលេសហ្នឹងណាយើងអត់តាន់ប្រតិបត្តិទៅយើងនៅក្នុងគំនិតមានអត្តាអ្នកបានដូចយើងបានទៀនបានសិលឬបានទ្រព្យសម្បត្តិបានលៀបបានយោបានការសរសើរបានចម្រើនសម្បត្តិអីក៏ដោយវានៅក្នុងគំនិតមានខ្លួនយើងអ្នកបានដល់អញ្ចឹងទៅយើងស្ដាប់ឮអ្នកបានអ្នកផលអ្នកបាននៃពៀនទៅវានៅក្នុងគំនិតមានខ្លួនអ្នកបាន ប៉ុន្តែដល់ទៅសតិដ្ឋានកើតឡើងបានយើងដឹងថាបដិបទាដែលព្រឹត្តទៅដើម្បីបានមគ្គផលនោះវាខុសអំពីអាគំនិតដែលយើងគិតថាបានអីបានអីបានអីដោយសកាយៈទិដ្ឋិ អានឹងគំនិតតែប្រកាន់ខ្លួនយើងអ្នកបានដល់ទៅបានសតិប្បដ្ឋានវិបស្សនាព្រឹត្តទៅដើម្បីលោកតរៈដែលថាបានមគ្គបានផលនោះគឺបានការលះអាសេចក្តីប្រកាន់អត្តាទូខ្លួនយើងនេះតើលះតណ្ហាយនេះទេតើអញ្ចឹងទៅអាសេចក្តីសម្គាល់ថាមានខ្លួនយើងក្នុងលោកភ្នែកជាចមនដាតកាយចិត្តនោះវាអត់មានមានវិញ្ញាណធាតុដឹងអារម្មណ៍នេះឯងចាប់ចាប់ តាំងពីសតិប្បដ្ឋាននឹងទៅទីនេះឈ្មោះថាជាការបានដំណើរទៅកាន់លោកតរៈធัวនឹងណាយើងយល់អូនិព្វាននឹងគឺការរំលត់កិលេសរំលត់វត្តដាក់មិនមែននៅក្នុងគំនិតមានខ្លួនយើងអ្នកបានទេទាំងនឹងឯងអញ្ចឹងបើយើងចិត្តតែខ្វាយខ្វល់រវល់នឹងឲ្យខ្លួនយើងបានមគ្គផលខ្វល់រវល់នឹងឲ្យខ្លួនយើងបានទេពៀនអានឹងបានដេកថាអត់តាន់បានទេបដិបទានឹងអត់តាន់ដើរទេ ដើរតែមានសតិប្បដ្ឋានឡើងដើរនៅក្នុងបដិបទាដើម្បីមគ្គផលព្រះនិព្វានហ្នឹងគឺបានយើងយល់ថាការដែលបានសម្រេចហ្នឹងគឺលះអាគំនិតប្រកាន់ទូខ្លួនទៅតើពីព្រោះនិព្វានមិនមែនវត្ថុព្រះនិព្វានមិនមែនឋានព្រះនិព្វានគឺការរំលត់កិលេសនឹងឯងអញ្ចឹងនៅក្នុងពលិង្គិកៈហ្នឹងគាត់ណា